អ្នកឃើញចង់ដឹងអត់ថាក្រោយខ្នងខ្ញុំហ្នឹងជាពីណាគេតែតែតែគឺជាពិធីករដល់ល្បីនោះអីសវណ្ណនីកាណាអ្នកអរគ្នាស្គាល់អត់បើមិនស្គាល់ទេត្រូវតែអាប់ដេត version អីរឿងដែលនឹកស្មានម្ដងហ្នឹងណាគឺជាពិធីកររបស់យើងនេះធ្វើជាអ្នករត់តុកទៅវិញ ក៏ឲ្យគេធ្វើបាក់កើត។ កំហុងជារឿងធម្មតាព្រោះអ្វីដែលបនមកមិនដូចចិត្តបងប្រាថ្នាតែប្រាប់ខ្លួនឯងត្រូវរៀនរងចាំ បន្តប្រើពាក្យរឹងមក តែរឹងមាំហើយដើរទៅមុខខ្ញុំជឿថាដំណោះស្រាយមានច្រើនជាងបញ្ហាកុំអសង្ឃឹមចឹងខ្ញុំហៅតែមុនណាបងហៅឡូបាទពិតជាសំទោសផងចំពោះបញ្ហាដែលកើតមានឡើងសង្ឃឹមថាពួកយើងនឹងអាចរួមការងារម្ដងទៀតបានបាទ ងារមិនហើយអត់អីលោកប្រធាន អាចទទួលយកបានហឡូបាទខ្ញុំយកចំពោះរឿងខកាហ្វេ ដែលយើងកំងពីមុនណាបាទបាទបងបាទបាទបងបាទក្មេងពីល ហ៎ខំតាមរហឡើងយូរដឹងអត់ថាគេនឹកយើងខ្លាំងណាស់ជាយើងពិតមែនហ៎ដឹងអត់ថាខ្ញុំតាមរកយើងជាយូរមកហើយតែខ្ញុំតែងតែសម័យថានៅពេលដែលខ្ញុំបានជួបយើងម្ដងទៀតយើងនឹងស្អាតជាយ៉ាងណាទៅណោះតែឥឡូវមកដូចជាចាស់ជំនួនបែកយូរអីមកឆ្កែតដែរ នាងចំអកនឹងប្រេងទៀតឯងក្នុងយើងសាប់ក៏លើកលែងដែរ ប់នឹងយប់នេះស្មាននេះកែកអស់ហើយនឹងហើយមនុស្សអីហ្នឹងណោះយកប្រធានបង3ភ្លឺអីនៅក្រោកមកនិយាយដើមគេទៀតអឺដូចជាចង់ឃើញមុខកម្ពូលមនុស្សនឹងដល់ហើយ ini. Import á. Nhưng mà chụp thêm một đồng tiền này. វាអូត្រៃឯងមែនសំតោស្មាមានមនុស្សហ្នឹងណា ធ្វើអីឯងយ៉ាងម៉េចព្រោះថាប្រុសសង្ហានៅទីនេះដែលយើងស្រឡឹងមើលរាល់ថ្ងៃមិនទាន់ទាំងបានហិតក្លិនអីផងបែរជាឯងនេះពំយុទ្ធស៊ីបាត់ឯនឹងអញគិតមើលមើលតើវាសមអត់ណាសង្ហាអាគ្មានពេលនោះមែននេះភ្នែកពួកឯងនេះស្អុយមែនតែតែម្ដងតែឃើញគេសង្ហាហ៎បើចេញពីទីនេះហើយទៅសួរម៉ែពួកឯងអើ ថាវិធីតាក់គេយកប្តីធ្វើមិនហើយចាំមកទីនេះយកគេហ្មងទៅពួកឯងទ្រាំលេចបានទេវ៉ាដូចជ្រោបពេកទៅមិនដឹងសាច់ការស្អីគេឆ្លោះគ្នាទៀតទេចឹងរ៉ាអត់កើតទេពីពីណាអាចធ្វើបានបានតែយើងឆ្លោះគ្នាចឹងឆ្លោះគ្នារងឯងរហូតចឹង ូនគិតអីគាត់តែគឺខាងកែពីមុនដែរថាក៏ចង់សួរយូរហើយដែរហើយបានកើតនោះជួយខ្ញុំគ្មានពីណាអាចធ្វើបាបយើងបានណាក្រៅពីខ្ញុំទេមកតែចង់ជួយដាក់បាត់ទុកខ្លួនឯងសោះចាប់តាំងពីពេលនោះមកពួកយើងលេងខាមគ្នាហើយហើយអ្នកយាមក៏លេងពិបាកនឹងយាមពួកយើងទាំងពីរទៀតដែរ គេថាដៃមនុស្សស្រីទៅជាដៃមនុស្សប្រុសពិតមែនអត់តែខ្ញុំគិតថាដៃមនុស្សស្រីទៅជាទួតដូចជាគេនិយាយមែនបែកយូរអីនៅបែកបែកដែរក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត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 ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿកាត់អីហ្នឹងទៅទៅជួបគ្នាសោះមើលធ្វើមុខមើលតាមេស្អែកហ្នឹងធ្វើរលំបាក់ស្កតចឹងណាមុខហ្នឹងហ่ะហិចខ្លះផងអ្នកផ្សេងគិតថាខ្ញុំនឹងបង្ខំយើងមកលើហើយអូយវាមិនជារឿងអីទេគ្រាន់តែ ទៅទៅទៅទៅមិនគិតទេយើងជួបគ្នាម្ដងទៀតអញ្ចឹងយើងគិតអីសប្បាយសប្បាយណាអត់មានទេកុំមកអស់បន្លាយច្រើនមានបញ្ហាអីនិយាយមកពីមកជឿអីធំដុំទេគ្រាន់តែគ្រាន់តែខ្ញុំសុភាធ្លាក់ហ្នឹងណាកុំទៅខ្វល់ច្រើនលើកនឹងធ្លាក់យើងនៅមានឱកាសលើកក្រោយទៀតហើយបើសិនជាធ្លាក់ទៀតណាទុកជាបទពិសោធន៍ដែរ បើសិនជាយើងចង់ធ្វើពិធីករណាយើងអាចមកនិយាយខ្ញុំស្ដាប់បាននិយាយរហូតដល់ខ្ញុំធុញណែនេះកំពុងតែនិយាយអីហ្នឹងខ្ញុំកំពុងតែលួងយើងហ៎តាយើងអត់ដឹងថាខ្ញុំកំពុងលួងយើងហ៎នេះគេថាលួងហ៎ ញាប់សួរនេះទីកានិយាយណាចាបងខ្ញុំធ្វើបានអូខេបងយើងប្រញាប់អីជាមួយគ្នាអីខ្ញុំមានរឿងច្រើនណាស់ចង់និយាយជាមួយលីកាពីរឿងការងារណាបងបានតា ឯងធ្វើការនេះដែរអូណែពួកយើងទៅមិនជួបគ្នាទេហើយយើងក៏មិនដែលស្គាល់ឯងពីមុនមកដែរហើយថ្ងៃក្រោយក៏មករយៈតាក់យើងអញ្ចឹងទៀតយើងវាមិនទៅចូលចិត្តអូអញ្ចឹងប្រហែលជានិកាច្រឡំហើយព្រោះអីចេតាទៅមកពីបរទេសហេមិននឹងអាចស្គាល់គ្នាបាននៅអូបងចេតាសុំតបផងណាពួកអីមកបងស្ទាមដូចខ្ញុំស្គាល់ហ៎ទៅពេលមកបងចាំទៅមិនមែនផងសុំតបផងណាបង ចាចាបងទៅកបោទៅហើយមានរឿងឲ្យបានបងណៃស្លន់ហើយ បងរដ្ឋាគាត់នៅស្ថតតែកន្លះម៉ោងទៀតដល់ម៉ោងឡាយមិញគាត់ឈឺគាត់ថាគាត់មកឡាយបានកន្លះម៉ោងទៀតដល់ម៉ោងឡាយហើយទៅរក MC ណាតន់លោកប្រធានសັດរបស់បានអត់អីទេនីកាអាយជឿជាក់លើខ្លួនឯងចាលោកធានខ្ញុំជឿជាក់លើខ្លួនឯង បើឯងជឿជាក់លើខ្លួនឯងចឹងបងផ្ដល់ឱកាសឲ្យតែធ្វើឲ្យបានល្អនេះជាឱកាសណាបងចាន់នៅប្រធានអរគុណច្រើនជំរាបសួរស្វាគមន៍មកកាន់កម្មវិធីរបស់សវណ្ណិកា ផងដែរថ្ងៃនេះគឺស្វាគមន៍អស់អ្នកជាមួយនឹងការ live ផ្ទាល់ជាពិសេសតើយើងគួរតែលើកអីយកមកនិយាយនៅថ្ងៃនេះណ៎អឺ ខ្ញុំគិតថាធានបទរបស់យើងនោះគឺជាវិបត្តិសេរីក្នុងជីវិតរបស់យើងតាមការស្រាវជ្រាវគឺគេរកបានឲ្យឃើញផងដែរថាសម្រាប់មនុស្សចាស់ដែលគាត់បានចំណាយពេលវេលានៅក្នុងជីវិតរបស់គាត់ចុងក្រោយនៅឯមន្ទីរពេទ្យគឺគាត់មាននៅវិបត្តិសេរីក្នុងជីវិតដោយសារតែគាត់មិនបានធ្វើអីដែលគាត់ស្រឡាញ់ផងដែរដែលនេះគឺជាកំហុសដ៏ធំមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងខាត់បងនៅអ្វីមួយក៏ដូចជាមិនបានដើរតាមគន្លងដែលសម័យរបស់យើងចុះអ្នកវិញមានអារម្មណ៍ដូចគ្នាអត់ ថារាល់ថ្ងៃនេះយើងអាចបានធ្វើអីដែលយើងស្រឡាញ់ខ្ញុំជឿជាក់ថាមនុស្សភិកច្រើនគឺគាត់តែតែចង់ចំណាយពេលវេលាជាមួយនឹងមនុស្សដែលយើងស្រឡាញ់ចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសារនិងមិត្តភ័ក្តិប៉ុន្តែដោយសារតែការងារដែលបន្ទុករៀងរៀងខ្លួនដែលធ្វើឲ្យយើងរវល់ហើយមិនមានពេលសម្រាប់ពួកគាត់ផងដែរដូច្នេះហើយខ្ញុំជឿជាក់ថាទាំងអស់គ្នាគួរតែចំណាយពេលវេលាដកឃ្លាបន្តិចហើយរកពេលនៅជាមួយនឹងមនុស្សដែលយើងស្រឡាញ់ក្រុមគ្រួសាររួមជាមួយនឹងមិត្តភ័ក្តិផងដែរ ការធ្វើអីដែលយើងស្រឡាញ់នោះគឺដូចជាការចំណាយពេលនៅជាមួយនឹងពួកគាត់ការដើរតាមក្តីសម័យរបស់ខ្លួនឯងនិងធ្វើអីផ្សេងផ្សេងដើម្បីឲ្យយើងមានក្តីសុខផងដែរគូស្នេហ៍ពីច្រើនណាគឺមិនចាំបាច់តតែយើងរស់នៅជាមួយគ្នារៀងរាល់ថ្ងៃត្រូវចេញទៅញ៉ាំបាយមួយគ្នារាល់ថ្ងៃនោះទេសូមត្រឹមតែយើងមានពេលឆាតជាមួយគ្នា ហើយមិនមានពេលទៅនេហាត់ប្រាណជាមួយនឹងគ្នា មានពេលឆាតជាមួយគ្នាជារៀងរាល់ថ្ងៃនិងធ្វើអីដែលខ្លួនឯងស្រឡាញ់នោះគឺជារឿងមួយដ៏ត្រឹមតែបំផុតតែម្ដង។ ប៉ុន្តែខ្ញុំឃើញថាគូស្នេហ៍ឥឡូវនេះណានៅពេលដែលពួកគាត់ជួបគ្នា គឺអត់មានធ្វើអីទេក្រៅពីដៃចុចទូរស័ព្ទហើយពេលឃើញមុខគ្នាក៏អត់សូវចង់និយាយជាមួយគ្នាដែរអញ្ចឹងបានហៅថាបច្ចេកវិទ្យាឥឡូវនេះកាន់តែលឿនធ្វើឲ្យតែតំណងរបស់យើងគឺកាន់តែឃ្លាតឆ្ងាយផងដែរអញ្ចឹងសង្ឃឹមថាទាំងអស់គ្នា គួរតែដកឃ្លាចេញពីអ្វីដែលមិនល្អដែលធ្វើឲ្យមានផលប៉ះពាល់ដល់តំណងរបស់យើងហើយចំណាយពេលវេលាល្អល្អនៅជាមួយមនុស្សដែលយើងស្រឡាញ់កុំឲ្យយើងមានវិបត្តិក៏ដូចជាមានការខកស្ដាយនៅពេលក្រោយទៀតអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលគាត់ពេញចិត្តជាមួយនឹងអត្ថបទមួយនេះអាចប្រាប់នេះខ្ញុំបាននៅតាមរយៈ comment នៅខាងក្រោមវីដេអូ live មួយនេះហើយសង្ឃឹមថានេះគឺជាប្រធានបទល្អមួយដែលទាំងអស់គ្នាគួរតែស្វែងយល់បន្ថែមផងដែរសម្រាប់ការ live ផ្ទាល់ពីសវនិកានៅពេលនេះក៏ដល់ទីចប់ផងដែរសូមអរគុណនិងសូមគោរពលា ជីមកក្តៅអត់ក្តៅហត់ទេហត់បងបើសិនជាគាត់និយាយលើលក់បងកុំកាច់គាត់អីណាដោយសារតែគាត់មានសតិអត់សិតល្អហើយបងអញ្ចឹងខ្ញុំសុំទោសផងណាក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 ជីវិតរស់រវើងក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿណែចង់ចូលម្ដងកាប់ប្រាប់អត់ទេមែនហាបានជិះធ្វើអញ្ចឹងនេះនឹកបែរនោះខ្លាំងពេកហ៎នេះចង់ធ្វើក្មេងពៀតតប្រធីកែខ្លួននៅឆុតធ្វើជាក្មេងពៀទៀតទៅគាត់ប្រាប់ខ្ញុំថា ចង់ចូលម្ដងទៀតណារសជាតិបាយមិនសូវជាប់ចិត្តទេតែជាប់ចិត្តអ្នកនៅក្នុងនោះជាង ហើយដែលអូសខ្ញុំមកទីនេះហ្នឹងគិតថាខ្ញុំនឹងចង់វាយគាត់ម្នាក់នោះមែនព្រះចឹងមែនចង់វាយគេហ៎អាយដឹងថាយូអាយនេះហ่ะប្រើភ្នែកមកខាងណាឃើញអាយម្នាក់នេះចង់វាយគាត់ម្នាក់នោះហ៎ហើយប្រើភ្នែកមកខាងណាដែលឃើញសកម្មភាពបែបហ្នឹងខ្ញុំគិតថាយើងនេះហ่ะគិតកាន់តែច្រើនទៅច្រើនទៅឯងចុះមុននឹងមិនក្បួយកគាត់ចង់វាយហ៎ មែនទេគាត់មិញហ្នឹងណាជាអ្នកដឹងជូនហើយខ្ញុំចាំយើងយូរពេកហ្នឹងណាបានជាខ្ញុំកំងភេសជ្ជៈទុកយើងញ៉ាំទៅហើយយើងមើលអត់ដឹងទេហើយតែគិតដល់ណាដល់ណីយ៉ាប់មែនអ្នកណាទៅដឹងអើបើឃើញដូចចង់វាយគេហ្នឹងមិញហ្នឹងណាឃើញអាគាត់ប្រឡាក់ក៏ជួយបោះគាត់ចេញទៅតែប៉ុណ្្នឹងឯងហើយដល់ភេសជ្ជៈចង់ប្រាប់ថាភេសជ្ជៈហ្នឹងបើអត់ដាក់ស្ករក៏ផ្អែមខ្លាំងដែរ ហ្នឹងហើយខ្ញុំប្រញាប់ទៅទិញថ្នាំបន្តិចពួកអីឥឡូវពងលើសជាតិស្ករទៅទិញថ្នាំបញ្ចុះជាតិស្ករអំផ្លែហេជាកន្លែងខ្ញុំធ្វើការហ៎ហ៎អញ្ចឹងមាន តែយើងបុកកលឹកហាងរបស់ខ្ញុំលោកជាលោកប្រធានតែគេនិយាយថាអត់ស្លាញ់ស្រីហ្នឹងមែនមិនស្រឡាញ់មនុស្សស្រីពួកឯងគេនិយាយថាយើងហ្នឹងណាម្ដាយនិយាយល្អបើណាគេតែធ្វើល្អបើណាគេ ចឹងហើយបានជាគេយកច្រឡំហ្នឹងណាឬមួយក៏រឿងមុនហ្នឹងគឺជាងប៉ັດតែយើងស្លែងមើលផុសឈប់ប្រយ័ត្នដាច់សាយខួរក្បាលស្លាប់បើយើងគិតយ៉ាងហ្នឹងយ៉ាងហ្នឹងហើយខ្ញុំមិនដឹងថាពីណាគេព្រមទៅជីកយើងខ្លះទេតែបើតាមដែលយើងស្គាល់ខ្ញុំយើងគិតថាខ្ញុំស្រឡាញ់មនុស្សផងមែនទេមិនទៅដឹងទៅបើកន្លែងធ្វើការគ្រប់គ្នាគេនិយាយថាយើងហ្នឹងណាអត់ដែរមើលមនុស្សស្រីទេអញ្ចឹងបានចេះគេយកច្រឡំហ្នឹងណាហើយឥឡូវប្រាប់មករាល់ថ្ងៃហ្នឹង ស្អីអីពិតប្រាកដស្រីឬក៏ប្រុសសួរប្រុសចង់សួរឬក៏សួរប្រុសចង់ដឹងព្រោះចង់ដឹងហ្នឹងណាឥឡូវប្រាប់មកថាយើងនេះស្លាញ់ផុតឬក៏ស្លាញ់ស្រីអូខេអូខេខ្ញុំប្រាប់ក៏បានដែរនិយាយទៅខ្ញុំធ្លាប់ញញឹមដាក់ទៅមនុស្សស្រីម្នាក់ក៏ប៉ុន្តែម្នាក់ស្រីហ្នឹងពិតជាល្ងើយល្ងើខ្ញុំញញឹមដាក់ហើយភ្នែកឡើងសម្លាយបាយទៅមើលមិនឃើញណាគេអឺ ទៅប្រហែលវីដេអូសង់ក៏ផ្ទុះឡើង view ឡើងលានអ្នកទៅហើយនេះកាហ្វេបបងបងមិនចង់កបងផេកអសរីអត់បងបងអត់តែ8000រៀលទៀតទេបងបានមួយកែវទៀតបងគិតមិនដែរអូខេល្អតាចង់សុំមួយទៀតមកចឹងចាបងអូខេអរគុណសួស្ដីបងនេះជាទឹកបបបង អូបងសំឡេងបងដូចជាម្នាក់ដែលផុសតាម Facebook អញ្ចឹងបងមិនមែនជាអ្នករត់តុកទេមែនបើបងមិនមែនខ្ញុំថាបងជាម្នាក់ដែរហ្នឹងឯងមែនខ្ញុំឯងបងអរគុណច្រើន ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលគាត់ពេញចិត្តជាមួយនឹងអត្ថបទមួយនេះអាចប្រាប់ពីខ្ញុំបាននៅតាមរយៈ comment នៅខាងក្រោមវីដេអូ live មួយនេះលីកាអូពេលនេះឯងល្បីហើយមិនបាននៅតែបិទមុខទៀតអញ្ចឹងអត់ចង់ឲ្យគេស្គាល់ខ្លះទេហ៎គឺគ្រាន់តែគ្រប់គ្នាស្លាំងកាញ់របស់ខ្ញុំគឺខ្ញុំអស់ចិត្តទេហើយដោយមិនខ្វល់ថាខ្ញុំមានមុខមកទេម្យ៉ាងទៀតវាគឺជាក្តីសម័យរបស់ខ្ញុំ ម្យ៉ាងទៀតអត្តវីដេអូរបស់ខ្ញុំមានអ្នកគ្រប់គ្រងច្រើនណាខ្ញុំគិតថាខ្ញុំអស់ចិត្តតែប៉ុណ្ណឹងអូហែងគិតអញ្ចឹងក៏ម្យ៉ាងដែរប៉ុន្តែហែងគិតថាស្ដាយខ្លះហ៎ខ្ញុំគិតថាអត់មានអីគួរស្ដាយផងអឺនិយាយទៅនៅក្នុងវិស័យដូចយើងនេះហាម្នាក់ម្នាក់ខំប្រឹងប្រជែងគ្នាខ្លាំងមែនតើដើម្បីបានកេរឈ្មោះហើយហើយមានដឹងថាខ្លួនឯងហ្នឹងណាសំណាងជាងគេហើយគ្រាន់តែចូលមកភ្លាម មានអ្នកចាប់អារម្មណ៍ភ្លាមប៉ុន្តែសម្រាប់បងបងខ្លះហាគាត់ខំប្រឹងរាប់ឆ្នាំហើយនៅតែអត់មានអ្នកចាប់អារម្មណ៍អញ្ចឹងមិនគេថាអ្នកខ្លះហាឆ្អឹងដែរណាចង់បច្ចេកអីបច្ចេកបានប៉ុន្តែកុំបច្ចេកជាមួយនឹងបងវិស្តាមិនបានដាច់ខាតអញ្ចឹងសុំទៅមុនណា ធីករដល់ល្បីតាមពិតជាអ្នករត់ទឹកសោះស្មាតអ្នកអស់ចាមកពីណាការពិតគ្រាន់ជាអ្នករត់ទឹកដែលគេចង់បជាតណាមកណា បាទតាមចិត្តសោះសួស្ដីបងប្អូនទាំងអស់គ្នាអ្នកគ្នាចង់ដឹងអត់ថាក្រោយក្នុងខ្ញុំហ្នឹងជាពីណាគេតែតែតែគឺជាពិធីករដល់ល្បីនោះអីសវណ្ណនីកាណាអ្នកអរគ្នាស្គាល់អត់ មិនស្គាល់ទេណាត្រូវតែអាប់ដេត version អីរឿងដែលនឹកស្មានមកដល់ហ្នឹងណាគឺជាវិធីកលរបស់យើងនេះធ្វើជាអ្នករត់តុកទៅវិញ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 បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពីភេសជ្ជៈបើកម្លាំងឥឡូវនេះសាច់សុខខ្នមចំណុះថ្មីតម្លៃត្រឹមតែ2500រៀលធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពេលប្រកាសស្រ័យចាប់បានជាមួយ Nescafe Blend and Brew ស្មានជីវិនរស់រវើង ក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿមិនហត់ទៀតទេកលេងតាមមកទៀតទេស្លៀកពាក់ស្អាតបាត់ចឹងទៅលួចណានទៀតអីណែមើលមកយើងនឹងមុខចោលយ៉ាងម៉េចយើងនេះរាល់ថ្ងៃហ៎ក្រៅពីមាត់គ្មានកន្លែងណាល្អទេខួរក៏បកង ដៃជើងខ្លីៗដើរយឺតហើយភ្នែកក៏សណ្ដែកពេលនេះមិនមែនជាពេលរីកូនទេប្រូ ស្ងាត់ខ្ញុំនិយាយអត់តន់ចប់ទេខួរក៏បកងភ្នែកនឹងសណ្ដែកហើយដៃជើងហ្នឹងអត់មានទេពីការមែនបានឲ្យគេហ្នឹងអូសចោះអូសឡើងតាមអំពើចិត្តគេតង់ជាមួយនឹងខ្ញុំវាយខ្ញុំផងខំខ្ញុំផងឡើងស្នាមរហូតដល់ឥឡូវខ្ញុំជាបុគ្គលរបស់ក្រុមហ៊ុនខ្ញុំមិនចង់ឲ្យមានបញ្ហាដល់ជំនួយរបស់យើងទេព្រោះខ្ញុំដឹង ថាជំនួយរបស់យើងមួយនេះយើងតស៊ូខ្លាំងណាស់ត្រូវទេ ហើយយើងទាំងខ្សោយបែបនេះហេតុតការពីខ្លួនឯងបានយ៉ាងម៉េចខ្ញុំមិនទាំងខ្សោយទេខ្ញុំហឹងមមណាខ្ញុំគឺជាហេរ៉ូរបស់ខ្លួនឯងខ្ញុំលែងដឹកមុនហើយខ្ញុំលែងចង់ជាកូនចៅដែលរស់នៅក្នុងមណ្ឌលការប្រែទៀតហើយខ្ញុំគ្រាន់តែចង់ធ្វើអីដែលល្អល្អតែប៉ុណ្ណោះមិនចាំបាច់ធ្វើគ្មានពីដូចពីមុនក៏បានដែរឲ្យចេះតែការពីខ្លួននៅពេលដែលគេធ្វើបាបទៅបានហើយបើស្មើស្មើបែបនេះហ៎ប្រកាសជាគេឆ្លៀដូចម្សៅអញ្ចឹង ពេលដែលខ្ញុំចេញពីមណ្ឌលកែប្រែខ្ញុំបានទៅបរទេសរៀនផ្នែកចំនួននៅទីនោះហើយពេលដែលខ្ញុំត្រឡប់មកវិញដឹងអត់ថាខ្ញុំមកដល់ភ្លាមខ្ញុំធ្វើអីមុនគឺទៅមណ្ឌលកែប្រែរកមនុស្សស្រីម្នាក់និយាយទៅពិតជាអសនោណាស់មែនទេពេលដែលខ្ញុំទៅដល់គេក៏ចេញទៅបាត់តាមតែប្រហែលវិនាទីធ្វើឲ្យខ្ញុំខកខានជួបគេរាប់ឆ្នាំ បង្ដឿនគាត់និយាយថាយើងតាមរកមនុស្សស្រីម្នាក់រហូតមកនឹងគឺជាខ្ញុំមែនទុកថាខូយើងមិនប្រកងទាំងមូលទេមកគីឡូពីខាំប្រើប្រាស់បានហើយតានេះតាមរកខ្ញុំដើម្បីសងសឹកមែនប្រៀបតាមត្រង់មកសាក់ទីមើលថាខ្ញុំតាមរកយើងធ្វើអី ពេលដែលខ្ញុំចេញពីមណ្ឌលកែប្រែខ្ញុំបានទៅបរទេសរៀនផ្នែកជំនួយនៅទីនោះហើយពេលដែលខ្ញុំត្រឡប់មកវិញដឹងថាខ្ញុំម្ដងព្រាមខ្ញុំធ្វើអីមួយគឺទៅមណ្ឌលកែប្រែរកមនុស្សស្រីម្នាក់និយាយទៅពិតជាអស់សម្បត្តិណាស់មែនទេពេលដែលខ្ញុំទៅដល់គេក៏ចេញទៅបាត់ត្រឹមតែប្រហែលនាទីធ្វើឲ្យខ្ញុំខកខានជួបគេរាប់ឆ្នាំ ខ្ញុំលើបង្ដឿនគាត់និយាយថាយើងតាមប្រហមនុស្សស្រីម្នាក់រហូតមកនឹងគឺជាខ្ញុំមែនទុកថាគូយើងមិនប្រកងធំទេមកប្រឡងពេញខាំផលប្រាប់បាននេះតាមប្រហខ្ញុំឲ្យសងសឹកមែនប្រាប់តាមត្រង់មកសាក់ទីមើលថាខ្ញុំតាមរកជាងធ្វើអី កានីកានីកាអូចាលោកប្រធាននេះនីកាឈរផ្លឹករហូតចឹងកំពុងគិតរឿងគេរីគុណនីកាមែនទេនេះជាម៉ោងការងារឯងកុំគិតច្រើនពេកឆ្ងល់រឿងអីទុកសិនហើយចាំចេញពីធ្វើការកុំគិតតទៀតអូអត់ប្រឡប់ប្រធានខ្ញុំគិតរឿងផ្សេង តាហើយខ្ញុំរៀងផ្លឹកបន្តិចហ្នឹងណាចឹងមិនអីទេ ហើយរឿងដែលកើតឡើងនេះការគិតអីតែបងមកគួរសួរនីកាបែបនេះព្រោះនីកាមានបទពិសោធន៍នីកាគូបរឿងបែបនេះគួរតែបងផ្ដល់យោបល់ខ្ញុំចង់ឲ្យនីកាពិចារណាឡើងវិញហើយនីកាមានយោបល់អីនីកាជួយប្រាប់ខ្ញុំផងចាលោកប្រធានខ្ញុំនឹងធ្វើតាមលោកប្រធានរឿងនេះវាកើតឡើង តាមបណ្ដាញសង្គម អញ្ចឹងយើងដោះស្រាយតាមបណ្ដាញសង្គមតែកំណត់ខ្ញុំ ចង់ឲ្យនីការបង្ហាញមុខនិយាយការពិតទាំងអស់ចឹងខ្ញុំទៅណាចា ថ្ងៃនេះគឺខ្ញុំចង់មកធ្វើការ live បកស្រាយព្រោះខ្ញុំដឹងថាទាំងអស់គ្នាប្រកាសជាបានដឹងហើយរឿងដែលបានកាត់ឡើងកន្លងទៅនេះខ្ញុំដឹងថាទាំងអស់គ្នាប្រកាសជាមិនសប្បាយចិត្តមួយខ្ញុំទេហើយក៏អស់សង្ឃឹមមួយខ្ញុំដែរប៉ុន្តែការងារនេះខ្ញុំឆ្លាញ់តាំងពីតូចមកខ្ញុំចង់ធ្វើជាពិធីករខ្ញុំចង់ពេលដែលពេលខ្ញុំនិយាយកម្មវិធីអីទៅនឹងមានអ្នកស្ដាប់ហើយនឹងបានចែករំលែកជាមួយនឹងអ្វីល្អៗកាន់តែទាំងអស់គ្នា ពីឡាយលើកនេះហើយឃើញថាប្រជាប្រិយភាពឯងដូចជាកើនឡើងខ្លាំងមែនតើអញ្ចឹងណាគួរតែអរគុណដល់ប្រុសសង្ហាសង្សារឯងដែលតែតែខមមិនការពារឯងរហូតអូយច្នៃណាឡើងស្វីតលទ្ធិមែនលទ្ធិមែនសង្សារគ្នាណាមិនដែរជូនទៅជូនមកអញ្ចឹងហើយថាមែនសង្សារគ្នាទៀតបើថា private ក៏ថាទៅ ប្រាប់ហើយរដ្ឋីមិនសង្សារគ្នាទេ ហើយក៏មិនដូចលាក់អីដែរបាច់លាក់បាំងទេ អ្នកដែលឃើញហើយហើយនឹងគេសិតតែគិតដូចគ្នាទាំងអស់ហ្នឹងជឿគ្នាទៅនិយាយជារួមទៅរដ្ឋីមួយគ្នាគ្រាន់តែជាមិត្តដែលយើងយល់ចិត្តគ្នាហើយនឹងស្គាល់គ្នាច្រើនតែប៉ុណ្ណោះអូអាមិត្តយល់ចិត្តហ្នឹងហើយសួរខ្លួនឯងមើលថាមានដែរលួចគិតអីលើគេអត់បើសិនជាពេលនេះហានិកាអត់តន់គិតអីលើគេក៏ដោយប៉ុន្តែ ខ្ញុំជឿថាចែគ្មានមនុស្សស្រីលើโลกណាដែលអត់រំភើបនឹងប្រោះសង្ហាទេទោះបីបេះដូងឯងធ្វើពីថ្មឬក៏ដីក៏ដោយនៅតែអាចរង្គើដោយសារតែមនុស្សស្រីដែលឯងហៅថាមិត្តភ័ក្តិអអគៀងអថាហើយពីអ្នកឯងមានចំហាយលើពីមិត្តនិយាយរួមទៅពួកយើងគ្រាន់ជាអ្នកស្គាល់ថាតាំងពីក្មេងទេអត់មានអីលើពីហ្នឹងទេអូអញ្ចឹងគិតខ្លួនឯងអញ្ចឹងថា ត្រឹមតែជាមិត្តឬក៏គិតអីលើសពីនឹងយកនឹងលទ្ធីអាចទៅហួចទេគេក៏និយាយដែរថាគេហ្នឹងមានមនុស្សច្រៃអីតែអារម្មណ៍ដូចជាមិនស្ងប់មកចេះផ្លេចផ្លេចមិនដឹងទេមិនអាចចត់ខ្លួនឯងបានទៀតទេនីកា នីកាកុំគិតអីឈួតឈួតណាមិនគឺមិនហាមក៏អីលើពីនឹងហាមហាមហាមផ្លេចអស់ហើយហ៎នោះផុសប្រមាណនេះតែឯងចង់ចាំមកទិសងជីវិតរបស់ឯងនេះហើយលទ្ធផលទៅយ៉ាងណាឬជឿយើងទៅគ្មាននរណាម្នាក់អាចខ្លាចទៅជា hero របស់ឯងខ្លាចខ្លួនឯងបានទេគេគ្រាន់តែជាមនុស្សដែលស្គាល់យើងយល់ពីយើងនៅក្បែរយើងទើបយើងចង់អរគុណគេគឺតែប៉ុណ្្នឹងឯង អូស្តុបស្តុបស្តុបអត់អីអត់អីអូនអត់អីទេគួរអីហ្នឹងឆ្នៃបញ្ហាឲ្យជាឱកាសហើយនិយាយខុសពេលហើយធ្វើការតែប៉ុណ្ណឹងក៏មិនបានសម្រេចដែរយើងខំជួយលុយឲ្យពួកឯងពេញថ្លៃគ្រាន់តែទៅហែកនាងនឹងឲ្យបាត់បង់កេរ្តិ៍ឈ្មោះសោះក៏ធ្វើមិនបានអឺចេតែមកយូរហើយហ៎យើងមិននឹកស្មានថាឯងលួចចាក់មិត្តពីក្រោយខ្នងអញ្ចឹងបែបនេះគេមិនថាមិត្តល្អទេរដ្ឋាគេថាមិត្ត fake ឯង ទីកាឯងកុំជឿចិត្តតាអីរឿងទាំងអស់ហ្នឹងណាគឺចិត្តតាជាអ្នកធ្វើឯងចិត្តតាអត់ចូលចិត្តនិកាយតាំងពីដើមយកមកកញ្ចក់សរដ្ឋាហើយចិត្តតាក៏បាននិយាយអីដែរខ្ញុំស្រឡាញ់និកាចង់កសាងក្រុមគ្រួសារដ៏កក់ក្ដៅជាមួយនឹងនិកា នោះមិននឹងខ្ញុំទេ មើលមកខ្ញុំអន់គិតថាខ្ញុំមិនដល់គេហើយរួយខ្ញុំត្រូវជឿគេ កែប្រែសុខមិនខ្លួនឯងក៏ព្រោះតែខ្ញុំជឿចាំងខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿលើរាងកាយមួយនេះ ខ្ញុំជឿជាក់លើចិត្តកាយដែលខំប្រឹងប្រែងខ្ញុំជឿខ្លួនឯង